រន្ធត់ណាស់ DJ ម្នាក់ត្រូវគេបាញ់សម្លាប់ស្រស់ស្រស់កណ្ដាលហាងស៊ុបទាំងព្រឹកព្រលឹមចាផ្ទុះការភ្ញាក់ផ្អើលនៅចាផ្ទុះការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមនៅវេលាម៉ោង4:30នាទីទីភ្លឺថ្ងៃទី9ខែមករាឆ្នាំ2020នេះបានកើតឡើងនៅអំពើឃាតកម្មយ៉ាងសាហាវឃោរឃៅទៅលើបរិមាណនៅក្នុងហាងស៊ុប Happiness Soup និងខារ៉ាអូខេគ្រួសារដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវលេខ63សង្កាត់បឹងរាំងខណ្ឌដូនពេញក្រុងភ្នំពេញ។ ចានេះបើយោងតាមការលើកឡើងរបស់បុគ្គលិកដែលនៅក្នុងហាងផ្ទាល់បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះដែលគេស្គាល់ថាជា DJ មានឈ្មោះថាមីនៀជាមួយនឹងបុរសដែលជាជនដៃដល់ជិះរថយន្តធ្វើដំណើរមកញ៉ាំស៊ុបជាមួយគ្នាដែលជនរងគ្រោះដើរចូលមកអង្គុយចាំនៅក្នុងហាងមុនចំណែកជនដៃដល់បានយករថយន្តទៅចតរួចដើរចូលមកតាមក្រោយរួចក៏ទាញកំភ្លើង ផ្អឹបស៊ាតផ្កាជនរងគ្រោះបាញ់មួយគ្រាប់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកៅអីតែម្ដងក្រោយពីធ្វើសកម្មភាពរួចជនដៃដល់នោះក៏បានបើករថយន្តគេចខ្លួន ចាបាត់ស្រមោលនឹងមានបរិះពីរនាក់ទៀតមកចាំទទួលយ៉ាងណាមិញករណីឃាតកម្មដ៏គួរឲ្យរន្ធត់នេះ គេមិនទាន់ដឹងនៅឡើយទេ ថាតើកើតឡើងដោយសារមូលហេតុអ្វីជារឿងគំនុំឬយ៉ាងណាប៉ុន្តែមិនថាយ៉ាងណាបច្ចុប្បន្នខាងមន្ត្រីជំនាញគឺកំពុងតែធ្វើកសលវិច័យលើសាកសពនិងកំពុងតែធ្វើការស៊ើបអង្កេតស្រាវជ្រាវវែកមុខជនបង្កមកដាក់ទោសតាមនីតិវិធីច្បាប់ផងដែរចា៎ចាបងប្អូនទាំងអស់គ្នាឃើញថារឿងនេះគឺជារឿងដ៏ អឺសាហាវមែនតើចាគេហៅថាឆៅតែម្ដង ចាជីរថយន្តមកជាមួយគ្នាចាគ្រាន់តែជនរងគ្រោះគាត់មកចាំនៅហាងមុនចាំអង្គុយនៅចាំនៅតុក ចាមិនដឹងថាមានរឿងអីអត់មានចំនួនអីសោះស្រាប់តែជនដៃដល់គាត់មកដល់ អឺចាយកកំភ្លើងបាញ់សៀបការជនចាយកកំភ្លើងតម្រង់សៀបការបាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដងចាព្រោះយ៉ាងណាក៏យើងអត់ទាន់បានដឹងថាដោយសារតែមានរឿងហេតុអីដែរអញ្ចឹងអឺមានតែចាំចាអឺអឺចាមានតែចាំចាសូមអភ័យទោសអឺចាសូមអភ័យទោសរៀងរអួលតិចហើយចា នាងខ្ញុំមិញចង់និយាយថាយើង អត់ទាន់ដឹងច្បាស់ពីមូលហេតុថាមូលហេតុអ្វីបានជាបណ្ដាលឲ្យមានរឿងរ៉ាវនេះកើតឡើងអញ្ចឹងយើងមានតែចាំមើលព័ត៌មាន ចាបន្តចាស់ជាពិសេសគឺពេលដែលសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវស៊ើបអង្កេតហើយទើបបានដឹងថារឿងនេះ តាមមកពីមូលហេតុអ្វី ចាស់ពីព្រោះសមត្ថកិច្ចនៅអឺ ប្រទេសកម្ពុជាយើងគាត់មានចំណេះជំនាញច្បាស់លាស់ខ្លាំងណាស់ចាមិនថារឿងអីរឿងអីឃាតកម្មអឺលាក់មុខក៏ដោយក៏គាត់នៅតែអាចស្រាវជ្រាវឃើញចាតម្រាំទៅនេះគឺមានសាក់សីមានផតាំងយ៉ាងច្រើនអញ្ចឹងនាងខ្ញុំជឿជាក់ថាឆាប់ឆាប់នេះប្រកាសជាបានដឹងដំណឹងជាមិនខានជាមិនខានចាអរគុណចាហើយក៏សូមអភ័យទោសចាត្រង់ចំណុចខ្វះខាតត្រង់ប្រការណាមួយដែលធ្វើឲ្យបងប្អូនមិនពេញចិត្តផងដែរចានាងខ្ញុំសូមបញ្ចប់ព័ត៌មានទៅត្រឹមនេះ